ស្ដីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះបង្ហាញអំពីរបៀបនៃការដាំចេកទទួលបានផលបាទធ្វើឲ្យផ្លែវាខ្លោហើយដើមវាក៏ខ្លោដែរអញ្ចឹងយើងវាស់ពីគល់ពីរឺវាមកមួយចំអាមឬក៏មួយធ្នាប់ដៃហ្នឹងហើយហើយយើងកាត់វាចោលទៅនេះរៀងវែងពីដែរពេលដល់ដាំខ្ញុំនឹងកាត់ចោលខ្លះហើយមួយទៀតងាយស្រួលក្នុងការដាក់ក្នុងឡានយកទៅដាំយកទៅអីផងបាទអញ្ចឹងនេះគឺ ខ្ញុំគេហៅចេកដំបងលឿងដែលខ្ញុំបានពូជពីគេមកគឺចេកដំបងលឿងបាទអញ្ចឹងនាំពុកម៉ែបងប្អូនទាំងអស់គ្នាមករៀនដាំចេកដំបងលឿងជាមួយខ្ញុំទាំងអស់គ្នាបាទឃើញទេអញ្ចឹងយើងកាត់អញ្ចឹងពូហ្នឹងឯងអញ្ចឹងតែមកធ្នមអញ្ចឹងកាត់បានហើយនេះរៀងវែងពេកហើយបាទបាទអញ្ចឹងយើងកាត់អញ្ចឹងហើយយើងងាយស្រួលក្នុងការដាក់ឡានគេយកមកឲ្យនេះបាទអញ្ចឹងយើងខ្ញុំធ្វើដីធ្វើជីធ្វើអីមកស្អាតហើយដាក់ អាចគោដាក់អីជីផែងកាមផែអីហើយហើយនេះគ្រួសាររបស់ខ្ញុំគាត់កំពុងតែដាំបាទអញ្ចឹងគាត់កំពុងតែកាយដីហើយអញ្ចឹងពុកម៉ែបងប្អូនទាំងអស់មើលដូចដូចគាត់ដាំអញ្ចឹងព្រោះខ្ញុំធ្វើតេស្តហើយគឺបានផ្លែហើយបានកូនល្អណាស់បាទអញ្ចឹងយើងលុបវាចិត្តអញ្ចឹងហើយកុំលុបឲ្យវារៀងចិត្តពេកបាទគាត់ថាឲ្យវាមកលំមុំបានហើយបាទហើយ ចាំមើលវាលូតលាស់ខ្ញុំនឹងបង្ហាញបន្ថែមទៀតអញ្ចឹងយើងលុបអញ្ចឹងទៅហើយយើងចង្កត់វាបាទយើងចង្កត់វាខាងខាងទៅហើយយើងលុបវាចិត្តទៅបាទអញ្ចឹងលុបដូចគាត់អញ្ចឹងហើយប្រសិនបើពុកម៉ែបងប្អូនត្រូវការប្រទាលកទួយកពើអាចតាក់ទងតាមលេខទូរស័ព្ទនៅខាងក្រោមនេះបានបាទអញ្ចឹងលុបដូចគាត់បាទឃើញទេអូខេឃើញទេបាទលុបហើយហើយបាទឃើញទេស្អាតអញ្ចឹងធានាមកគុណភាព ថាវាមានសុខភាពល្អពាក់ព័ន្ធនឹងចេកអំបូងលឿងដែលខ្ញុំបានពូជនេះកំពុងចានបាទពុកម៉ែបងប្អូនទាំងអស់គ្នានេះឃើញទេឃើញតែខ្ញុំដែលដាំដូចមិនចឹងបាទនេះឃើញកូនវាល្អល្អមើលដើមវានេះពុកម៉ែបងប្អូននេះដើមវាហើយមើលផ្លែវានេះចេកបូងនេះបាទចឹងអរគុណច្រើនសម្រាប់ការទស្សនានៅវីដេអូនេះកុំភ្លេច Subscribe ហើយនឹង like ឬក៏ share នៅវីដេអូនេះផងបាទដើម្បី ទទួលបាននៅវីដេអូក្រោយៗដែល ខ្ញុំបាទធ្វើជូនបាទអញ្ចឹង